បាបនំជំរំខាងវៃ ច់តភូមិគុកសនដែងទ្រូងខ្ញុំមកប្រែងបែងព្រោះរឿងប្រត់ស្រីហើយភូមិព្រះក្រៃតែទឹកទឹក បាបនំរឿងថ្មីរឿងខ្ញុំអត់ស្រីដោយគេបងខំបើគេចង់ខ្លាញ់ខ្ញុំត្រូវជាងដូចរូបទុំតែបងទុំឲ្យចាក់ចាមកខ្ញុំធ្វើតាមតាមទីតាមស្វាយតនី លាប់មានរដូវខ្ញុំមាន ភ្នំរឿងថ្មីគ្រឿងខ្ញុំអត់ស្រីឲ្យគេបងខំបើគេចង់ខ្លាញ់ខ្ញុំត្រូវជាងទូនរូបទុំតែបងសូមឲ្យចាក់ចាំមកខ្ញុំធ្វើតាម នាងធ្លាប់មានរិទ្ធខ្ញុំមានណាពីអំ